ឆ្កួតលប់នៅទ្រាំអាភ័ព្វមិនព្រមបញ្ចប់ ចិត្តស្និទ្ធសែនអាណិតទ្រាំខ្លោចចិត្តមិន ជារូបអូនមានវាសនា ទោះមរណាក៏អូនមិនខ្លាចសូនជាតិនេះអូនរួដើម្បីបងស្មោះនួនល្អងគ្មានថ្ងៃ បងស្មោះនួនល្អងគ្មានថ្ងៃ ប្រែចិត្ត